បាប់របស់គេអញ្ចឹងក៏មិនដឹងដែរតាមអ្វីដែលបងអូនត្រៀមរាប់អញ្ចឹងបងអូនបានបញ្ជាក់អំពីសាច់រឿងរន្ធត់របស់បងអូននឹងចេះនៅក្នុងវត្តភ្នំពេញដែលចាស់សែនជ័យនោះគឺជាវត្តដែលបង្កើតថ្មីហើយប្រសង់នឹងមានចំនួនជាង10អង្គអញ្ចឹងมันមានពុទ្ធបរិស័ទឬក៏វិយាវិចារឯណាមកចាំមកតាប្រសង់គឺអត់មានទេមានតែលោកលោកផងគ្នាដកចេញទៅចៅអធិការមួយអង្គចេញអញ្ចឹងទៅ ដោយសារលោកលេងលោកផឹកនឹងកណ្ដោះគ្នាដាក់វេនដាំបបដាំបាយចឹងណាអូនរៀបរាប់ថាវត្តរបស់អូនគង់នៅមិនសូវដាំបបទេភាគច្រើនដាំបាយពេលព្រឹកដល់វេលាម៉ោង4ហ្នឹងគឺលោកក្នុងមួយវេនពីរអង្គសម្រាប់ឡើងដាំបាយធ្វើម្ហូបផងឯងចឹងទៅអញ្ចឹងដល់បងអូនរៀបរាប់ថាត្រូវវេនរបស់បងអូនឡើងដាំបាយចឹងទៅវេលាម៉ោង4នោះមានលោកមក ត្រូវឲ្យមកជួយដាំបាយដែរបងដាំតែម្នាក់ឯងចឹងណាម៉ោង4បងក៏បានដើរទៅយកឆ្នាំងបាយនៅកន្លែងចក្រានបាយហ្នឹងដល់ទៅពេលយកមកដោះលាក្បែរពីទឹកនៅខាងខាងក្រោយសាលាឆាន់តែមិនក្រោយពេកទេនៅជាប់នឹងសសរក្រោយសាលាឆាន់កំពុងតែលាងឆ្នាំងក្រោមប្រាំងចឹងទៅស្រាប់តែឃើញវិញ្ញាណឬក៏ឃើញខ្មោចដែលមិនមានខោអាវស្លៀកពាក់ណាបងប្អូនតែតែមាន មិនមែនជាខ្មោចទេគឺជាប្រែតចឹងទៅដូចនាងវិញ្ញាណតែប្រែណោដែលមិនមានខោអាវស្លៀកពាក់អញ្ចឹងអូនឃើញគឺអត់មានខោអាវស្លៀកពាក់ទេគ្រាន់តែបងអូនមានឆ្នាំខ្វល់ខ្វាយអញ្ចឹងទៅស្រាប់តែគេរត់ចេញក្រោមសាលាខាងដែលជាកន្លែងដែលថាថ្ងៃសិលឬក៏ថ្ងៃបុណ្យយាយយាយគាត់បានលៀងចានលៀងឆ្នាំហើយចាក់ទឹកលៀងចានហ្នឹងទម្លាក់មកដីអញ្ចឹងទៅកន្លែងហ្នឹងវាមានជ្រោះវាមានពួកអញ្ចឹងទៅ ខ្មោចអាក្រាតកាយក៏បានរត់ចេញពីកន្លែងគុកជ្រំរត់ដាក់មុខប្អូនសណ្ដាលទៅព្រៃចេកក្រោយសាលាឆាន់នៅជ្រុងមកខាអញ្ចឹងពេលនឹងប្អូនរៀបរាប់ថាបងហើយអស់ពលឹងអាលិចមិនដឹងថាទៅណាខ្លះទេពលឹងអើឃើញគេរត់អញ្ចឹងមើលឃើញតែពីក្រោយសក់គេឡើងវែងតែមិនមានខោអាវស្លៀកពាក់ទេខ្លួនរបស់គេមិនមែនត ចឹងពេលនឹងបងអូនរៀបរាប់ថាបងឲ្យខ្ញុំដូចជាមិនសូវខ្លាចទេតែខ្ញុំភ្ញាក់ភ្ញាក់ឲ្យខ្ញុំឆ្ងល់ណាខ្ញុំក៏ស្រែកសួរថាអ្នកណាទេពេលហ្នឹងมันមានសម្លេងតបឆ្លើយហើយគេរត់ចូលព្រៃហ្នឹងក៏មិនបានឬសូរសម្លេងព្រៃក្រោកនៅក្នុងព្រៃហ្នឹងដែរអញ្ចឹងគណៈនៅបងអូនក៏លៀងឆ្នាំងរួចរាល់ហើយវល់អង្គយកមកលៀងអង្គពីរបីទឹកអញ្ចឹងក៏បានបង្កាត់ភ្លើងដាក់តាមបានហើយ ក្នុងចិត្តរបស់ប្អូនចិត្តនឹកឆ្ងល់ថាមិញនឹងជាកថាទេលោកអើយដូចគ្នាវិញ្ញាណប្រែតចឹងឬក៏វិញ្ញាណប្រែតចឹងអត់មានខោអាវស្លៀកពាក់ទេតែមកមិនបានមើលឃើញមើលឃើញតែពីក្រៅខណៈនឹងអង្គុយអង្គុយគិតចឹងទៅ ឮឡើងបងអូនបានរៀបចំកន្លែងប្រសងឆាន់ហ្នឹងរួចរាល់អស់ហើយអញ្ចឹងក៏វាយអក្យនិមន្តប្រសងគ្រប់អង្គឡើងឆាន់លើសាលាឆាន់ឬក៏សាលាធម្មសទ្ធាអញ្ចឹងណាដល់ទៅពេលឆាន់បបឆាន់បាយរួចហើយ អញ្ចឹងរៀនច្រឡំកន្លែងហ្នឹងនៅវត្តរបស់ប្អូននេះតាមតែបាយទេមិនដែលធ្វើបបោទេអញ្ចឹងខណៈនៅពេលដែលឆាន់បាយរួចហើយនោះអូនទេរានេះក៏បានសួរទៅព្រះចៅអធិការអរិគុណអើយកណាសួរតិចនៅវេលាម៉ោង4ព្រឹកនេះខ្ញុំកណាឡើងតាមបាយមួយអង្គឯងស្រាប់តែខ្ញុំកណាដើរទៅយកឆ្នាំងនៅចក្រានបាយយកមកលាងក្បែរពីទឹកនៅជ្រុងសាលាឆាន់នេះស្រាប់តែឃើញមនុស្សមិនមនុស្សខ្មោចមិនខ្មោច លស្លៀកពាក់ទេសក់គេឡើងវិញគេរត់កាត់មុខខ្ញុំកណាខ្ញុំកណាញាក់អស់ទៅលឹងគេរត់ចេញពីកន្លែងភក់ច្រកសណ្ឋានចូលព្រៃជ័យទៅក្រោយសាលាឆាននោះប៉ុន្តែសម្លេងរត់របស់គេនោះមិនលឺសូរសម្រាប់ជើងទេសំបីតែគេរត់ចូលព្រៃហើយនោះក៏មិនបានលឺសូរពេកដល់អីដែរដល់អញ្ចឹងទៅប្រជាអធិការលោកក៏មានសង្ឃិកាថាអីទេគេមកលោលេងទេគេចង់ដឹងមើលថាលោកឯងខ្លាច តែឆ្ងោកឆ្ងោកអញ្ចឹងទៅស្ដាប់តែរត់កាត់ពីមុខអញ្ចឹងអ្នកណាមិនភ្ញាក់ទៅពេលហ្នឹងបច្ចៅអធិការហ្នឹងក៏លោកគឺថាមានសង្ឃិកាប្រាប់ទៅប្អូនចរានេះថាកុំនិយាយច្រើនពេកប្រយ័ត្នលោកតូចតូចនឹងលែងមានឡើងដាក់បាយអត់អីឆានឡើងណាអញ្ចឹងពេលហ្នឹងប្អូនចរាហ្នឹងក៏ឈប់មាត់ហើយប្អូនហ្នឹងក៏លែងឃើញពី3ថ្ងៃទៅដល់តែពេលទៅការត្រូវថ្ងៃពេលប្អូនឡើងដាក់បាយអញ្ចឹង តែម្នាក់ហ្នឹងគេអាក្រាតកាសសក់គេឡើងវែងចឹងទៅបងអូនរៀបរាប់ថាមិនបានឃើញមុខតែអារម្មណ៍របស់បងសំទោសអារម្មណ៍របស់បងអូនហ្នឹងនឹកស្មានថានាងវិញ្ញាណតែទៅណាព្រោះថាអ្នកដែលបង្ហាញខ្លួននោះប្រៀបបានដូចជារឿងនាងវិមានប្រែតដែលមានសក់វែងហើយមិនមានខោអាវស្លៀកនោះអញ្ចឹងខណៈនឹងបងអូនរៀបរាប់ថាចេះឲ្យទៅដល់ពេលឬថាវេនរបស់បងអូនឡើងតាមបាយទោះបីជាមួយអង្គឯងក៏ដោយទោះបីជាពីរអង្គក៏ ឃើញទេរត់កាត់នៅខាងមុខប្អូនចឹងទៅសំដៅចូលទៅព្រៃគេហើយមិនមានសម្លៀកបំពាក់ស្លៀកជាប់កកាយទេមានតែសក់វែងឡាយចឹងទៅដល់ទៅពេលឃើញញយញយដល់ពេលចឹងទៅប្អូនក៏បានទៅសួរព្រះចៅអធិការបន្តទៀតថាខ្ញុំកណានឹងយ៉ាងម៉េចបានជាពេលឡើងតាមបាយព្រឹកព្រឹកម៉ោង4នោះស្រាប់តែឃើញជារត់កាត់មុខខ្ញុំរាល់ពេលចឹង គណៈនៅប្រជើអធិការក៏លោកមានតាមនៃការថាប្រហែលជាលោកឯងនឹងមានប្រជើខ្មោចលងហើយបានជាលោកឯងចេះតែឃើញខ្មោចនេះខ្មោចនោះចឹងទៅពេលទៅក្រោយពីប្រជើអធិការលោកមានសំនៃការថាប្អូនមានប្រជើខ្មោចលងចឹងទៅប្អូនក៏ចាប់អារម្មណ៍ណាឲ្យទៅជប់ឡើងប្អូនសាកបានប្អូនមើលទៅខាងក្រោយគាត់ផងទៅពីជំនាញគាត់ផងឃើញតែវិញ្ញាណខ្មោចក្នុងគាត់ណាដើរចាប់ដើរឡើងមិនដឹងថាដើររកអីទេតែជាច្រើន មនុស្សចាស់ណាបងប្អូនដើរទៅមកទៅមកប្រៀបដូចជាលោកយាយសីលោកបតីដើរសង្ក្រុមចឹងណាបងប្អូនគណៈដែលស្រមោចបងប្អូនឃើញឬក៏ខ្មោចបងប្អូនឃើញក្នុងគាត់សត្វតែស្លៀកសពាក់សបងប្អូនរៀបរាប់ថាបងប្អូនបន្តឃើញវិញ្ញាណខ្មោចក្នុងគាត់ណាទាំងអាក្រានកាយផងទាំងមានសលៀកបំពាក់ផងរហូតដល់ឆ្នាំ2018ដែលជាឆ្នាំ also at many times